ប្រជាពលរដ្ឋប្តឹងលោកស្រីអាដាមស្នៃត្រីសឹមសខុនមន្ត្រីពន្ធនាគារខេត្តបាត់ដំបង ទៅសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរឿងបោកលុយជាង90000ដុល្លារអាមេរិករត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ លោកស្រីអាដាមស្នៃត្រីសឹមសុខុនមន្ត្រីពន្ធនាគារខេត្តបាត់ដំបងត្រូវបានប្រជាពលរដ្ឋ11គ្រួសាររស់នៅភូមិឆក់រកាឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នាប្តឹងទៅសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរឿងបោកលុយជាង90000ដុល្លារអាមេរិកដើម្បីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនៅក្នុងពាក្យបណ្ដឹងរៀបរាប់ជូនសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាកាល ពីថ្ងៃទី28ខែមីនាឆ្នាំ2021យើងខ្ញុំទាំង11នាក់បានយកថវិកា ទៅប្រគល់ជូនលោកស្រីសឹមសុខុននៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ដោយមានលោកម៉ៅណាត លោកប្រាជ្ញសវណ្ណមនីនិងលោកម៉ៅសម្រាប់ជាអ្នកបានឃើញយើងខ្ញុំទាំង11នាក់ជួបប្រគល់ថវិកាទៅលោកស្រី ពិតប្រកបមែនដោយគាត់សន្យានឹងជួយរត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិប្រសិនបើមិនបាន គាត់នឹងប្រគល់ថវិកាជូនវិញគ្រប់ចំនួន ដោយគាត់អះអាងថាគេនឹងរើសចេញពីជួរយុវជនគណៈបកប្រជាជនកម្ពុជា ក្រោយពេលដល់ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផល មិនបានជាប់ដោយការសន្យាទើបយើងខ្ញុំ ទាំងអស់គ្នា សម្រាប់ចិត្តសុំដកយកថវិកាមកវិញ តែរយៈពេល1ឆ្នាំហើយ មិនព្រមឲ្យយើងខ្ញុំ សម្រាប់ចិត្តដាក់ពាក្យបណ្ដឹងទៅសាលាខេត្តបាត់ដំបងហើយអភិបាល រងនៃគណៈអភិបាល ខេត្តបាត់ដំបងបានព្យាយាមដោះស្រាយចំនួន3លើក តែមិនបានថវិ វិការមកវិញ ទៅយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្ដឹងជូនសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយដោះស្រាយនិងជួយ រកយុត្តិធម៌ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ចំនួន94700ដុល្លារអាមេរិកមកវិញផងតាមឈ្មោះ និងចំនួនថវិកាដោយតារាងជូនភ្ជាប់សេចក្តីដោយបានគោរពជំរាបជូនខាងលើ សូមសម្ដេចក្រឡាហោមសខេងអបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ួងមហាផ្ទៃមេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះតេតិនករណីនេះលោកស្រីអឧត្តមស្នៃត្រីសឹមសុខុនមន្ត្រីពន្ធនាគារខេត្តបាត់ដំបងមិនអាចសុំការអត្ថាធិប្បាយបានទេ ចំណែកលោកឆៃសាវុតអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃមិនអាចសុំការអត្ថាធិប្បាយបានទេអត់មានសម្បត្តិអីដាក់ទេលេងឆៅជាងមកមកព្រោះឈឺដំណាបាត់មកសន្លឹកនឹងងាប់ខ្ញុំទៀតអត់បានអីចេញសូមជាចាក់ប្រវត្តិទៅមកមានដាក់សូមសម្បត្តិហើយ ម៉ាក់មីមានប្រដាស់នេះនោះបានមកមើលទេបានមកស៊ីទេបានមកកាន់របស់គេតែបានមកកាន់ហើយយកកណ្ដាស់មកតែកាន់ស្រួលបាត់របស់គេសន្លឹកសំទៀតដល់ឡៃដាក់នេះហ្នឹងខ្ញុំឃើញមានសរវត្តដែរចាំមើលពីដើមចឹងខ្ញុំសុំច្បាប់គេមិនបានដាក់ច្បាប់គេឆ្លើយទេ កម្មច្បាប់លើទុកមកសៀលវាឲ្យសេច្បាប់ដែរជួយជួយប្រជាជននៅចៅជាជននឹងពឹងណាយើងជួយជួយអាកន្លែងអង្គភាពរឹកកខ្ញុំដែរយកឲ្យយើងដើរចាយើងតិចប្រជុំនេះប្រជុំនោះយ៉ាងទៅណាវាមិនទៅមិនពេញនៅកន្លែងហើយអស់ពីប្រជុំយ៉ាងទៅក៏ទំពេញយ៉ាងទៅចាវានិយាយទៅវាទៅគេដែរយើងអត់ដែរនៅ ហើយអាអាព្រំដែនហ្នឹងតនងមើលខែប៉ុន្មានអស់ចាគេលើតាមធម្មតាខែអស់យូរខែ2អស់យូរខែ2ថ្ងៃ28 29ខែ1ឬក៏ខែ2ពាក់កណ្ដាលខែហ្នឹងចាទីរើសហើយហ្នឹងជាទម្លាប់ចាខ្ញុំគ្រាន់តែដឹងថាព្រំដែនណាត្រូវការច្រើនណាចាអញ្ចឹងកម្លាំងរបស់ខ្ញុំដែលយកមកដាក់ដល់ព្រំដែនប៉ុណ្ណឹងមិនស្ទាបជាងក្មេងទៀតទេចា ចង់លៀងគេត្រូវការច្រើនចាព្រោះពលិភូមិដែរមកខ្វះចាភូមិដែរគេមិនដែរយក14 10នាក់ទេភូមិដែរគេយកគ្នាច្រើនណាចាដូចចឹងណាខ្ញុំដឹកប៊ីជួយបានជួយបានអ្នកនរគ្នាមកបើសិននិយាយថាបើសិនចែកបានមកឆ្លាប់ធ្វើដាក់អស់អស់ទៅនឹងឯងមិនដឹងនៅទេចាបើវាស្ទះអីទៀតហោដូចដូចអាវៈដែលដាក់ស្នងកាយគេចេញស្នងកាយហើយហ្នឹងទៅ ដូចថាគេប្រាប់ថាឲ្យចាំទៅព្រំដែនហ្នឹងវិញទៅព្រំដែនចាអញ្ចឹងណាបើគេប្រាប់គេចង្អុលប្រាប់យើងថាទៅណាគេវិញទៅនឹងឲ្យចាបើពេលណាគេអាចជួយកន្លែងណាបានខ្លះអញ្ចឹងគេប្រាប់ទៅប៉ុន្តែគេឲ្យ5នាក់អីចឹងទៅអញ្ចឹងអាម៉ានទៀតគេដាក់ទៅនោះទៅគេលេងគេដល់ឲ្យនៅហ្នឹងចាឲ្យតែរឿងបើកន្លងមកវាមិនមិនទៅវាតាំងហ្នឹងដោយសារកូវីដបើកូវីដគឺអត់អីដែរតាំងពីដាក់ហ្នឹងអត់ទាន់បាត់អីចាអត់ ក៏តាមជើងខ្ញុំក្រាស់ខ្ញុំចូលនេះទៅដាក់ឈ្មោះយើងកត់ឈ្មោះទៅណានេះកត់ឈ្មោះណាចាំឈ្មោះដល់យកទៅនឹងឈ្មោះណាពេញប៉ាមទៅទៅជាថាអញ្ញាតនោះបានទៅជាអនុធ្លាប់តែប្រឡងពេលប្រឡងយ៉ាងហ្នឹងធ្លាប់តែអានតែអីទេដល់មើលស្តៀងស្តៀងឲ្យលេខຕົកជីតែមួយលេខទេអានោះចូលគេបាទចូលផ្លុក អ្នកណាឈ្មោះបិចគាត់ស្រីបិចជួបប្រទេសហៅបិចហៅវាយកបិចខ្ញុំចេះសេឈ្មោះទេយកមកអាមីយកមកសេឲ្យមកអាមីទៅសេឲ្យទៅបានគេអត់ចេះសេឈ្មោះឲ្យអញអញអត់ចេះសេឈ្មោះកូនទេមកឆាប់អើអត់ថាឲ្យមកសិនមកសិនអត់ទេគ្នានៅឆ្ងាយនោះហ្នឹងអត់ទេជិះឡានមកមួយខ្ញុំមកនៅណានៅចិត្តនេះហ៎បាច់ទេមកផ្សេងខ្លួនឯងមក តែថាអញចេះសមចេះសអហ្នឹងនៅតែប្រើអញអូយអស់និយាយអត់ចេះស្ទេកសឈ្មោះកូនមែនទេលេមែនតើខ្ញុំទៅថាអីខ្ញុំអត់ចេះសទេអីចាំមើលមុខគាត់ដូចសំណំនៅអត់ចេះណាចឹងចឹងឲ្យបានចាស់ចាស់ចំណាំថាកុំឲ្យមើលមុខមើលមុខអត់សំណំអត់ចេះ កើតមកចំនួនសង្គ្រាមសង្គ្រាមបានកើតទេក៏ប្រហែលចាក្រោយសង្គ្រាមកាត់និយាយសូត្រដូចស្មោះអើយនៅខ្មែរក្រហមហ្នឹងចាអ្នកខ្មែរក្រហមស្អាតស្អាតហ្នឹង តែពីនំទៅត្រៀមខ្ញុំរត់ចឹងទៅនៅត្រៀមហ្នឹងបងចាម៉ែខ្ញុំតាំងខ្ញុំទៅទៅអីចេះតែរួមទៅកើតទៅចេះរួមបានអបនេះណារត់កាត់ក្របឡងកាត់អីម៉ែខ្ញុំបីរត់កាត់ក្របឡងចូលថងសេនេះសិតអ្នកនៅខ្មែរក្រហមសុខសាន្តមែនចាមិនអ្នកពីចម្ងាយណាស់ទៅគេបបួលទៅលេងគេបបួលទៅលេងស្រុកកំណើតគេប្រាប់ថាខ្ញុំអត់មានស្រុកកំណើតទេខ្ញុំអត់ថាស្រុកកំណើតនៅណាហង Thank you.